នៅក្នុងចូលៈពោធិជាដងមានសម្ដែងពីភិក្ខុមួយហ្នឹងអូចូលចិត្តតែខឹងទាំងស្អីតិចខឹងទេហ្នឹងទូមានព្រាមប្រដៅប្រាប់បានទេពេលសម្មាសម្ពុទ្ធទ្រង់ជ្រាបហើយយកមកសាកសួរណឯងបួសនៅក្នុងសាសនាដែលដឹកនាំសត្វឲ្យរួចផុតចាកទុកនៅតែខឹងអញ្ចឹងហ្នឹងមកបុរាណបណ្ឌិតពីដើមអត់បាននៅក្នុងសាសនាផងតែរងាប់នៅសេចក្តីក្រោធបានណាបានព្រះអង្គសម្ដែងគឺ មេត្តាបិតាហ្នឹងទៅនៅនគរពរិណស័យណាហ្នឹងមេត្តាបិតាហ្នឹងដល់ទៅព្រះបរមពុរិស័ទបរិសន្ធិទៅចម្រើនទៅឡើងមេត្តាបិតាហ្នឹងរួភិយាឲ្យហើយពេលហ្នឹងទៅនៅព្រះបរមពុរិស័ទក៏ចុះទៅទីព្រំមលោក ហើយនាងស្រីនោះក៏ចុះទៅពីព្រំមលោកមកមេត្តារាហុលអញ្ចឹងក្នុងកាលហ្នឹង ដល់អញ្ចឹងទៅសំគុំគ្នាព្រះបរមពោធិសត្វក៏ចិត្តតែទទួលនៅទៅរៀបការជាដីជាប្រពន្ធទៅប៉ុន្តែមិនដែលសម្លឹងមើលគ្នាដោយរាគៈម្ដងណាដែរចុតិពីព្រំមកនៅនៅនៅអត់ពីម៉ែឪទៅព្រះបរមពោធិសត្វប្រគល់ទ្រព្យសម្បត្តិឲ្យភរិយាដើម្បីទៅបួសនាងជាភរិយាថាបួសបានតែប្រុសទេហ៎ព្រះបរមពោធិសត្វទេស្រីបានទេតើតែអញ្ចឹងទៅបានទេយាថាអញ្ចឹងអញ្ចឹងខ្ញុំមិនមិនលិទ្ធកំហារបស់ អ្នកដែលបានខាកស្ដោះទៅនោះទេខ្ញុំបួសដែរអញ្ចឹងដល់នាំគ្នាធ្វើទានទានអូសម្បើមហៅគេមកយល់អញ្ចឹងបានអីយល់យល់យល់អចេញទៅបួសបួស10ឆ្នាំអត់មានបានឈានអីទេគាត់នៅជាមួយគ្នានោះមិនស្រឡាញ់គ្នាមែនប៉ុន្តែវាដូចជាព្រឿងរារាំងដែរណាចឹងណា ប៉ុន្តែវាមិនមែនតែរឿងនឹងមួយទេឧបនិស្ស័យផ្សេងផ្សេងទៀតណាណាអត់បានឈានអីទេប៉ុន្តែនៅជាសុខដោយបព្វជិទាំងពីរអ្នកទៀតទៅណាមកណាជាមួយគ្នា10ឆ្នាំនៅក្នុងដែនដីនៃព្រៃហែមពៀនដល់ពេលនឹកចង់រੂរស់ជូររស់ប្រៃទៅមកតាមជនបទមកមកមកដល់នគរទានអស័យទៅនៅនឹងសួនឧទ្យានក្នុងកាលនោះព្រះរាជាព្រះរាជាព្រះរាជាបានមកជាព្រះអានន្ទចឹងណាណាក្នុងកាលនោះ តីពពាកសួនឧទ្យានបានឃើញនិយាយអំពីនាងនោះថាស្អាតទាំងចុតិវិព្រមលោកមកកើតជាមនុស្សនឹងស្អាតក្នុងគម្ពីរនឹងសម្ដែងប្រាប់ថាដោយស្រីទេពអប្សរអញ្ចឹងទៅបួស10ឆ្នាំហើយបរិភោគមើមឈើស្លឹកឈើអីអញ្ចឹងដល់ចូលមកក្នុងនគរហើយក៏នៅតែស្អាតទៀតរាជាឃើញស្រឡាញ់ភ្លាមអញ្ចឹងឃើញភ្លាមស្រឡាញ់ភ្លាមមកអញ្ចឹងទៅទៅសួរសួរតបោះលោកចាស់នាងព្រះពាយិកានេះត្រូវជាអីនឹងលោកចាស់ អត់មានត្រូវជាអីទេមកបួសទាំងអស់គ្នាប៉ុន្តែកាលកាលដែលនៅជាកុហកជាភិយារបស់អាត្មាប្រាប់អញ្ចឹងហើយចុះបើយើងឲ្យគេមកចាប់យកទៅទាំងបង្ខំថាលោកម្ចាស់ខណ្ឌនេះណាព្រះរាជាអញ្ចឹងណាបានព្រះព្រមពុរិស័ទថាបើសេចក្តីក្រោតកើតមានដល់អាត្មាសារៈណាដែលអាត្មានៅមានជីវិតរស់នៅអាត្មានឹងសង្កត់នឹងបង្ក្រាប ក្រីក្រោតនឹងឯងឲ្យដូរជាភ្លៀងធំមានជំនះនៅធូលីថាទៅអញ្ចឹងព្រះជាមានយកនៃយកសេចក្តីអីដើម្បីយល់ដឹងក្នុងធូអត់ទេដល់ថាអញ្ចឹងដូចជាមិនមិនអើពើអីនឹងនឹងព្រះពាយកាហ្នឹងក៏ឲ្យទៅចាប់ដោយអំណាចយកទៅក្នុងព្រះបរមរាជវាំងទៅព្រះបរមពុរិស័ព្ទហ្នឹងសម្លឹងមើលគេចាប់យកទៅដែរទាំងព្រោះពេលហ្នឹងព្រះពាយកាយំចាប់យកទៅយំ បានពោលថាអធัวកើតមានហើយមិនសមទួសោះយំដែរនឹងយំដូចថានៅជាមួយព្រះបរមពុទ្ធសាសនាតិចមែនតែមិនមានភាពជាប្តីជាប្រពន្ធតែមេត្តាការស្រឡាញ់ការរាប់អានហ្នឹងក៏វានាំឲ្យកើតលោភៈដែរណាទៀតវាមិនមែនលោភៈក្នុងរឿងប្តីប្រពន្ធតែលោភៈក្នុងសភាពនៃបុគ្គលណាទៀតដូចជាបងប្អូនអីយើងបង្កើតអីចឹងដូចប្រត់ប្រាស់គ្នាទៅវាសោកស្ដាយយំនាងហ្នឹងយំយំរៀបរាប់ព្រះបរមពុទ្ធសាសនាឬយំពេកចឹងក៏លេចមើលមកផ្លេតដែរដាក់ភ្នែកមកវិញមកមើលតែម្ដងហ្នឹងយកទៅណាក៏យកទៅឈប់មើល ហើយដល់ព្រះរាជាមិនរំជាងទៅដែរទៅទៅដល់នោះលួងលោមនាងព្រះពាជិកាប្រគល់យុះអ៊ីសរិយយុះអីសពគ្រប់អីឲ្យនាងនឹងអត់ទេពលពីទោសនៃលៀបនៃយុះអីទាំងអស់ទៅសើទៅបាប់ពជានឹងតែព្រះរាជាលួងលោមមិនក៏មិនបានទេតាមបានឲ្យយកទៅឃុំសិនតែទុកក្នុងបន្ទុកមួយកុំខាំក្នុងបន្ទុកណាដូចទៅនឹកឃើញ របស់នឹងអត់មានសម្លឹងមើលបរិពាយកាអីដែលឆ្លាប់ជាភេយានៅទីកុហកអីសោះប៉ុន្តែធម្មតារបស់មានកលវិយាច្រើនណានៅស្ងៀមស្ងៀមហ្នឹងបែបសូត្រមន្តអាគមដាក់ឲ្យអានវិន័យវិន័យអីក៏មិនដឹងណិតអញ្ចឹងទៀតណាដល់គិតអញ្ចឹងទៅចង់ដឹងការពិតក៏ជាមកជួបព្រះបរមពុរិស័ទទៀតមកព្រះបរមពុរិស័ទពងអដេចៃវរទៀតចៃវរអត់និយាយមួយព្រះជាព្រោះតែមិននិយាយប៉ុណ្ណឹង ព្រះជាថាណថាឲ្យថាពីមុនគាត់ថាឯងអត់ខឹងដល់មកឥឡូវខឹងធ្វើមិននិយាយរយើងបានព្រះបរមពោធិសត្វព្រះអង្គពោលដូចមុនអញ្ចឹងបើសេចក្តីក្រោតកើតមានចំពោះអាត្មាមិនសាបសូន្យទៅទេ ដរាបណាអាត្មានៅមានជីវិតអាត្មាមិនឲ្យសេចក្តីក្រោតតាំងនៅក្នុងចិត្តអាត្មាឯអាត្មានឹងគ្របសង្កត់នៅសេចក្តីក្រោតនឹងឯងដោយសេចក្តីអត់ធន់ដោយមេត្តាដូចជាភ្លៀងដែលលាងជម្រះនៅធូលីដែលប្រឡាក់ស្លឹកឈើជាដើមអញ្ចឹងឬដែលធ្វើឲ្យធូលីនឹងលែងហុយទៅបានអញ្ចឹងព្រះបានព្រះជាត្រាស់សួរនឹងលោកម្ចាស់ពោលថាសេចក្តីក្រោតកើតមានដល់អាត្មាអាត្មាត្រូវកម្ចាត់បងដោយសេចក្តីក្រោតហ្នឹងតែសេចក្តីក្រោតហ្នឹងវាយ៉ាងម៉េចបានជាត្រូវកម្ចាត់បង បានព្រះបរមពុរិស័ទសម្ដែងថា ក្តីក្រោបគ្រប់សង្កត់នៃបុគ្គលណាបុគ្គលនោះអត់ឃើញប្រយោជន៍ខ្លួនឯងអត់ឃើញប្រយោជន៍អ្នកដទៃទេណាសម្ដែងអញ្ចឹងហើយបុគ្គលដែលមិនមានសេចក្តីក្រោបទៅឃើញប្រយោជន៍នោះច្បាស់ហ្នឹងសេចក្តីក្រោតគឺជាទីកោចរនៃបុគ្គលងងខ្លៅបុគ្គលងងខ្លៅទេត្រាច់ទៅក្នុងសេចក្តីក្រោតហ្នឹងបុគ្គលច្រើនណាស់ក្នុងโลกហ្នឹងត្រេកអរចំពោះសេចក្តីក្រោតគឺធ្វើជាសត្រូវនឹងខ្លួនឯងស្វែងរកសេចក្តីទុកមកដាក់ខ្លួនអូអញ្ចឹង ណាហើយបន្តទៅទៀតថាបុគ្គលដែលមានសេចក្តីកោតគ្រួកសង្កត់ចិត្តរមែងលះបង់នៅកុសលធម៌ហើយបន្សាត់បង់ចោលនៅប្រយោជន៍ទាំងឡាយច្រើនណាប្រកបទៅដោយសេនាគឺកិលេសដោយកងយ៉ាងធំប្រព្រឹត្តធ្វើនៅអំពើគ្របសង្កត់អ្នកដតីដោយកម្លាំងនៃកងកិលេសនោះឯងមានសេចក្តីកោតគឺប្រកបដោយកង តងសេនាកិលេសច្រើនណាទៀតហ្នឹងអាចអាស្រ័យកម្លាំងរបស់ខ្លួនគ្រប់សម្បត្តិអ្នកដតីហ្នឹងគឺអាស្រ័យកម្លាំងនៃកិលេសដែលមានសេនាដោយច្រើនហ្នឹងហើយហើយព្រះបរមពុរិស័ទសម្ដែងទៀតភ្លើងដែលវាកើតពីអុសណាវាដុតបន្តិចអុសនឹងវិញយ៉ាងណាសេចក្តីក្រោតកើតពីបុគ្គលពេលវាដុតបន្តិចបុគ្គលពេលនោះឯងភ្លើងដែលឆេះព្រៃគឺកាន់តែច្រើនទៅដោយអាស្រ័យព្រៃហ្នឹង លៀបយោះបុគ្គលនោះក្មេងសាបសូន្យទៅដូចជាប្រចាំខាងរណោចបើបុគ្គលមិនមាននៅសេចក្តីក្រោតទេដូចជាភ្លើងដែលអស់គ្រឿងសម្រាប់ឲ្យឆេះលៀបយោះក្មេងចម្រើនដូចជាប្រចាំខាងខ្នើត នឹងសំដែងទៅស្ដាប់បានទៀតនឹងស្ដាប់បានណាព្រោះព្រះអនន្តមានអីនិយាយបដៅទេណាមានឧបនិស្ស័យមកល្អមិនដូចអ្នករតីមានទេវតតអីជាដើមណាដល់អញ្ចឹងទៅឲ្យគេទៅនាំនាមព្រះពាជិកាមកវិញមកនឹងមកប្រគល់ឲ្យយ៉ាងហើយរាប់បវារណាបច្ច័យ4ចិញ្ចឹមចំណុចម្ដងឲ្យនៅក្នុងសួនរធាននឹងអញ្ចឹងក្រោយមកនៅក្នុងសួនរធាននឹងព្រះពាជិកាអស់ជីវិតទៅទានព្រះបរមពុរិស័ទចេញទៅព្រៃហើយនៅពៀនបានសម្ដេចឈានអភិញ្ញានៅតែឯងបានអញ្ចឹងរួចទៅក៏បានទៅកាន់ព្រំលោកទៅហ្នឹង ហ្នឹងព្រះអង្គសម្ដែងចប់វិខនឹងបានសម្រេច